អត់ទិញបាសធ្វើភ្លេងទៀតនេះគឺទិញបាសទុកស្ដាប់ទេតែបាសនេះអូខេបងប្អូនអរគុណឥឡូវយើង ទិញអីវ៉ាន់មកហើយនេះអាចទីកាហ្វេបាទអូខេឥឡូវយើងទៅបន្ទប់បាទចាំមើលថានៅក្នុងបន្ទប់មានអីខ្លះបងប្អូនចាំទស្សនាបងប្អូនគ្នាណាថាខ្ញុំទិញអីខ្លះអូខេអញ្ចឹងទៅរត់រងចាំទស្សនាបងប្អូនគ្នាបាទតោះអូខេតោះឥឡូវយើងទៅអូខេ បាទនេះបន្ទប់របស់ខ្ញុំបាទអេមិញកុំតែមានអីចឹងណាបងប្អូនអូខេអញ្ចឹងចាំមើលយើងធ្វើការ review ទាំងអស់គ្នាយើងដាក់ខ្លីនេះអញ្ចឹងចាំមើលបងប្អូនថាមានអីខ្លះអូខេចាំមើលណាមានអីខ្លះតពីការទុកឲ្យយើងបាញ់អាកសិនបាទបាញ់អាកសិនឲ្យស្រួលការនេះរបស់នេះយើងមកពីក្រៅផងការនេះបាញ់សិនបាទបាញ់កុំឲ្យគេមានរោគចឹងណាបងប្អូនអូខេបងប្អូនចាំមើលនេះខ្លះចឹងទី1អូខេឥឡូវទី1អីគេចាំមើលនេះ អេនេះកាសបាទកាសនេះបងប្អូនកាសនេះអីចាកាសនេះគឺកាសទុកដាក់កន្លែងនេះបងប្អូនហ៎ឃើញទេអូខេនេះកាសរបស់ខ្ញុំទិញថ្មីទេបាទនេះថ្មី original sim ជាប់ពីកាសហ្នឹងអូខេមើលសពបងប្អូនចាំមើលសិនអឺកាសមួយឥឡូវមួយទៀតបាទមួយទៀតគឺបាសបាសយើងអត់ អត់ទិញបាសធ្វើភ្លេងទៀតគឺទិញបាសទុកស្ដាប់ទេតែបាសនេះធំដែរបាទតម្លៃសមរម្យ30ដុល្លារជាងតែ30ជិត40នេះបងប្អូនណានេះគឺបាសនេះទេបងប្អូនអែមទេបងប្អូនចាំមើលខ្ញុំរៀបទាំងអស់គ្នាបាទចាំមើលរងចាំទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នា អូខេបងប្អូនទាំងអស់ឥឡូវយើងចាំមើលបាទមានអីខ្លះបាទនេះហូហូហូហូកាបាទបងប្អូននេះណាកាសហ្នឹងបងប្អូននេះហ្នឹងបានហើយស្ដាប់អឺហ្នឹងមួយអូខេនេះកាសបាទកាសមួយហ្នឹងទី1បាទទី2ជាមួយបងប្អូនណានេះនេះទី2ឥឡូវចាំចាំតិចចាំនិយាយជូតឲ្យស្អាតសិនបាទ មានបញ្ហាអូខេអូខេអញ្ចឹងនេះគឺទៅផ្នែកទី2របស់យើងចាប់មើលអីខ្លះអូបាសហ្នឹងបាសហ្នឹងហេនេះបាស អានេះគឺបាសដែរបាសដែរនេះបាសនេះមកនេះដូចវាគេនេះស្រោមវាដាក់ទេដាក់ស្រាប់ខ្ញុំចង់ទុកក្រោមទៅគេនេះអូខេនេះបងនេះគឺបាសបាទនេះអូខេហើយបងមើលតំណងនេះយកបងនេះ ហេតុហ្នឹងអូននំនេះស្អាតហ្នឹងបងនេះហេនេះអូមកឆ្ងាញ់បងឆ្ងាញ់កកបងបងណាអេអែបងបងអត់វាយខ្វល់អីទេគឺទិញដោយសារតែសម័យជើងចង់បានអាមួយអញ្ចឹងបងបងអូខេបងមកតាមគ្នាប៉ុណ្ណឹង get you pulling away បាទសួស្តីបងប្អូនទាំងគ្នាហើយនេះគឺជាឧបករណ៍ដែលខ្ញុំទិញមកគឺដាក់នៅក្នុងបន្ទប់នេះទេហើយក៏ជាការស្រឡាញ់ដែរដោយសារតែនៅក្នុងបន្ទប់របស់យើងបើសិនជាអត់មានបាសអត់មានកាសសម្រាប់ស្ដាប់ គឺពិបាកអញ្ចឹងនេះគឺចាប់តែខ្ញុំទិញមកហើយក៏ជាញើសឈាមដែលយើងទទួលបានអញ្ចឹងគឺយើងសប្បាយចិត្តណាស់បងប្អូនអូខេអញ្ចឹងបងប្អូនអរគ្នាអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតមកដល់ទីបញ្ចប់អូខេអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាជូនពរឲ្យបងប្អូនអរគ្នាទទួលបានជោគជ័យគ្រប់គ្នានិងសុខភាពល្អជឿឆ្ងាយពីជំងឺ Covid-19 បាទសូមអរគុណបាយបាយ